បាទសួស្តី ទាំងអស់គ្នាចូលជាមួយនឹងមេរៀនទី2ហើយផ្នែកទី2អឺវីដេអូទី2ផ្នែកទី3ណាវីដេអូទី2ផ្នែកទី3អញ្ចឹងយើងមករៀនបន្តជាមួយនឹងចំណុចទី3ផ្នែកទី3ហ្នឹងគឺ System for Collaboration and Social Business បាទ slide ទី23បាទតកតងគ្នាជាមួយនឹងចំណុចទី3បាទ collaboration នេះការសហប្រតិបត្តិការគ្នា កិច្ចសហប្រតិបត្តិការមាន short ជាមួយនឹង long ហើយជាមួយ info informal ជាមួយនឹង formal នេះបើយើង formal informal មានន័យថាយើងគាត់បង្កើតតែធម្មតាក្នុងរយៈពេលនៃការប្រតិបត្តិការអាចនិយាយវែងអាចខ្លីអាចវែងខ្លីហើយជាមួយទៀតមួយទាំងផ្លូវការមិនផ្លូវការអញ្ចឹង growing important of collaboration ករណីដែលយើងនិយាយពីការប្រតិបត្តិការយើងនិយាយពីគុណសម្បត្តិណាគុណសម្បត្តិនៃការធ្វើប្រតិបត្តិការរវាងអឺ ការរស៊ីនៅក្នុងអាជីវកម្មបាទអញ្ចឹង change nature of work នេះនៅខណៈពេលដែលយើងធ្វើការសហប្រតិបត្តិការរវាង អង្គភាពមួយ ទៅអង្គភាពមួយវាធ្វើឲ្យយើងនេះផ្លាស់ប្ដូរទៅលើបបធននៃការងារទី2 grow professional work នេះ interaction job នេះអាចធ្វើឲ្យមានការផ្លាស់ប្ដូរហើយធ្វើឲ្យការងារហ្នឹងកាន់តែរីកចម្រើនកាន់តែ professional ហើយចំណុចទី3 changing organize firm នេះ ការផ្លាស់ប្ដូរទៅលើរចនាសម្ព័ន្ធទៅលើ អង្គភាព ការផ្លាស់ប្ដូរទំហំអង្គភាពនេះការផ្ដោតសំខាន់ទៅលើការវិនិយោគការការច្នៃប្រឌិតហើយជាមួយនឹងការប្ដូរទៅលើវប្បធម៌ការងារតែម្ដងបាទហ្នឹងនិយាយពីគុណសម្បត្តិធ្វើឲ្យ យើងមានការរីកដុះដាលដែរខណៈពេលដែលយើងមានការប្រតិបត្តិការផ្សេងផ្សេងជាមួយនឹង team ផ្សេងទៀតអូខេហើយបន្ទាប់មកគេនិយាយពីនេះ social business social business ណា social business អញ្ចឹងត្រង់ social business គឺយើងប្រើការតំណងនេះប្រើ social network platform នេះដូចយើងរាល់ថ្ងៃយើងប្រើ Facebook ប្រើអីហ្នឹង internal and external នេះទាំងក្នុងនិងក្រៅណាអាចប្រើ Facebook អាចប្រើ Telegram អាហ្នឹងគេហៅ social network networking platform រង Facebook ក៏ social network platform Telegram ក៏ social network platform ដែរអញ្ចឹងយើងជ្រើសរើសតាមមធ្យោបាយឬក៏គេមាន tool ផ្សេងទៀតដែលយើងប្រើដូចនៅចិនគេប្រើចូលចិត្តនិយមប្រើ QQ អញ្ចឹងទៅគេ add friend គេជជែកគេនិយាយអញ្ចឹងទៅក្នុង team ការងារដែលគូសង្កេតឃើញ engage employee customer and supply នេះងាយស្រួលក្នុងការផ្សារភ្ជាប់ជាមួយនឹងបុគ្គលិកអតិថិជនជាមួយនឹងអ្នកផ្គត់ផ្គង់នេះហើយមួយទៀតគឺការចែកចម្លែកព័ត៌មានណាការចែកចម្លែកព័ត៌មាន ការសន្ទនាហើយនឹងអ្វីដែលសំខាន់នោះទៀតគឺនេះការប្រើប្រាស់ព័ត៌មានឲ្យមានតម្លាភាពណាឲ្យមានតម្លាភាព អាចចំណុចហ្នឹងដែលជាចំណុចសំខាន់បាទចំណុចសំខាន់ដែលធ្វើឲ្យយើងអាចដំណើរការទៅបានណាដំណើរការទៅបានអូខេអឺចូលដល់ slide បន្ត business benefit of collaboration and teamwork business collaboration and teamwork នេះការការបង្កើតជាគុណសម្បត្តិនៃអាជីវកម្មចំពោះ ការដែលយើងប្រតិបត្តិការនិងការ build ទៅលើ teamwork នេះ invest in collaboration technology can bring organize improvement returning high នេះ ROI ខណៈពេលដែលយើង build ទៅលើ team ទៅលើ ក្នុងផ្នែក technology វាធ្វើឲ្យយើងទទួលបាននៅការ វិនិយោគមួយដ៏ល្អប្រសើរហើយនឹងទទួលបានអត្ថប្រយោជន៍កាន់តែខ្លាំងខណៈពេលដែលយើងប្រើ system ណាប្រើ system ហើយយកមកថា ប្រតិបត្តិការជាមួយនឹងអង្គភាពរបស់យើងអូខេអញ្ចឹងអត្ថប្រយោជន៍មានដូចជានេះ productivity ការផលិតភាពកើនឡើងគុណភាពក៏ល្អការច្នៃប្រឌិតកាន់តែប្រសើរនេះសេវាតំណែងអតិជនកាន់តែល្អប្រសើរហើយនឹងអ្វីដែលសំខាន់មួយទៀតនេះនេះ profitability sale sale grow sell sell grow នេះ financial performance នេះធ្វើឲ្យហិរញ្ញផ្នែកហិរញ្ញវត្ថុរបស់យើងកាន់តែល្អប្រសើរដែលយើងអាចទទួលបានផលណា profitability sell grow sell sell grow អូខេណាចំណុចហ្នឹងបាទ require requirement for collaboration លក្ខខណ្ឌដើម្បីធ្វើសហប្រតិបត្តិការមួយគ្នាឬក៏ចាប់ផ្ដើមទាញទៅរក system នៅក្នុងការប្រើប្រាស់ឲ្យកាន់តែជោគជ័យគឺ អឺយើងផ្ដើមចេញពី collaboration quality ណាខណៈពេលដែលយើងអឺទិញ system ហើយយកមកប្រើប្រកបទៅដោយគុណភាពឬក៏ការប្រើទៅ មានការតំណែងល្អហ្នឹងនិយាយពី collaboration quality អញ្ចឹងបើសិនជាយើងប្រើអាហ្នឹងប្រកបទៅដោយគុណភាពបានលុះត្រាតែមានកត្តាពីរនេះចូលរួមល្អប្រសើរចំណុចទី1 collaboration capability ជាមួយទី2គឺ collaboration technology អានេះនិយាយពីសមត្ថភាពហើយទី2គឺនិយាយពីការប្រើប្រាស់អញ្ចឹងអ្វីដែលយើង អាចធ្វើធ្វើទៅបានក៏ត្រូវតែពេលដែលមាន system នេះ open culture ត្រូវតែមានវប្បធម៌បើកលំហលំហវប្បធម៌មានន័យថាយើងទទួលយកវប្បធម៌គ្រប់មជ្ឈដ្ឋានទាំងអស់ទី2យើងត្រូវតែរៀបចំរចនាសម្ព័ន្ធឲ្យបែប decentralized structure មានន័យថា យើងត្រូវធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោម ឲ្យថ្នាក់ក្រោមគាត់មានសិទ្ធិសម្រេចទើបអាចធ្វើទៅបានអញ្ចឹងខណៈពេលដែលយើងប្រើ system រចនាសម្ព័ន្ធទៅប្រែប្រួលណាប្រែប្រួលនៅពេលដែលប្រែប្រួលអាសិទ្ធិសម្រេចគឺស្ថិតនៅក្រោមច្រើន ហើយបញ្ជូនឡើងមកលើតាម system ហើយ breed of collaboration ហើយជាមួយនឹងការ break through កិច្ចសហប្រតិបត្តិការបាទហើយផ្នែក technology និយាយពីការប្រើប្រាស់និងអនុវត្តទៅលើ software ហ្នឹងមានន័យថាគាត់ត្រូវមានសមត្ថភាពនៅក្នុងការប្រើប្រាស់ ហើយជាមួយនឹងយុទ្ធសាស្ត្រនៅក្នុងការរៀបចំធ្វើម៉េចឲ្យមានការបដិបដាលអីជាដើមអញ្ចឹងផ្នែក collaboration ផ្នែក technology ជាមួយនឹងសមត្ថភាព capability ពីរហ្នឹងត្រូវផ្សារភ្ជាប់គ្នាទើបធ្វើឲ្យ កិច្ចសហប្រតិបត្តិការទាំងការប្រើប្រាស់ហ្នឹងប្រកបដោយគុណគុណភាពខណៈពេលដែលនេះមានគុណភាពធ្វើឲ្យ firm performance កាន់តែល្អប្រសើរតែផ្ទុយទៅវិញបើសិនជាប្រះចាកពី ទិសដៅហ្នឹងវាធ្វើឲ្យ firm performance ធ្លាក់ធ្លាក់ចុះបាទធ្លាក់ចុះចឹងនៅក្នុងចំណុចនេះគឺ slide ទី27ចឹងបាន លើកឡើង ពីលក្ខណៈនៅក្នុង ការរៀបចំហើយជាមួយនឹងអឺវប្បធម៌នៅក្នុងការកសាងការតំណាក់តំណងឬក៏ការកសាងក្រុមណាចឹងនៅក្នុងនោះប្រើពាក្យថាអឺ command and control សម្រាប់អង្គភាពអញ្ចឹងនៅក្នុងនេះគេ build សម្រាប់ ការដែលយើងប្រើប្រាស់ជាមួយនឹង team work ណាការព្យាយាមផលិតការព្យាយាមអឺរៀបចំរចនាសម្ព័ន្ធទាំង lain ណាដែលមានជាលក្ខណៈ team work ហើយនៅក្នុងនេះគេបានប្រើពាក្យស្លោកមួយថា no value placed on teamwork or lower level participant in decision ចឹងពាក់ព័ន្ធគ្នាជាមួយនឹងការសហប្រតិបត្តិការហើយ teamwork ពាក្យថា on teamwork no value placed on teamwork or lower level participation in decision ការធ្វើសេចក្តី សម្រេចចិត្តគឺมันមានកន្លែងណាមួយសម្រាប់ការធ្វើជាលក្ខណៈ teamwork នោះទេឬក៏កម្រិតទាបបំផុតនៅក្នុង ការធ្វើសេចក្តីសម្រេចចិត្តចឹងនៅក្នុងនេះគេចង់ប្រើពាក្យថា command and control សម្រាប់អង្គភាពនៅក្នុងហ្នឹងគឺមានថាការបញ្ជានិងការគ្រប់គ្រងចឹងនៅគណៈពេលដែលយើងប្រើពាក្យថាការ មានតែការបញ្ជាជាមួយនឹងការគ្រប់គ្រង ពេលនោះ teamwork គឺมันមានសិទ្ធនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តទេអញ្ចឹងនៅក្នុងហ្នឹងគឺអាស្រ័យទៅលើឋានៈដឹកនាំនៅក្នុងការជ្រើសរើសយកវិធីសាស្ត្រ command and control ហ្នឹងឬក៏ collaborative business culture ឬក៏អឺធ្វើដំណើរការអាជីវកម្មដោយផ្អែកទៅលើវប្បធម៌អាជីវកម្មហ្នឹងនៃការ ប្រតិបត្តិការឬក៏សហការគ្នា បាទអញ្ចឹងនៅក្នុងការសហការគ្នាពីរហ្នឹងគឺបែងចែកពីរដាច់ដោយឡែកណាអញ្ចឹងនៅក្នុងនេះគេនិយាយពី លក្ខណៈនៃសិទ្ធិក្នុងការធ្វើសេចក្តី សម្រេចចិត្តនៅក្នុងអង្គភាពដែលអង្គភាពនោះដើរលើវប្បធម៌មួយគឺបញ្ជាហើយនឹងការគ្រប់គ្រងមានន័យថាគាត់អត់មានសិទ្ធិនៅក្នុងការធ្វើសេចក្តីសម្រេចចិត្តទេប៉ុន្តែសម្រាប់ collaborative business culture នេះគឺសំដៅទៅលើការ រៀបចំការកសាងណាពីរហ្នឹងគឺខុសគ្នាអាស្រ័យទៅលើវប្បធម៌នៅក្នុងការគ្រប់គ្រងនៅក្នុងអង្គភាពណាពីរអញ្ចឹងនៅក្នុងនេះគេថាបើសិនជាយើងប្រើទៅលើវប្បធម៌អាជីវកម្មបែបសហប្រតិបត្តិការឬក៏បែបលក្ខណៈរួមគឺអឺ senior manager គាត់អាចពឹងផ្អែកទៅលើ employee មានន័យថា គាត់ផ្ដល់សិទ្ធិអំណាចនឹងការធ្វើសេចក្តីសម្រេចចិត្តទៅដល់ថ្នាក់ក្រោមរបស់គាត់ដើម្បីពិនិត្យនិងសម្រេចរាល់ការងារផ្សេងផ្សេងបាទចំណុចទី2នេះ policy product design process ជាមួយនឹង system rely on team ណាជាទូទៅគឺរាល់គោលការណ៍រាល់ការផលិតផលិតផលរាល់ការរៀបចំដំណើរការនិងប្រព័ន្ធទូទៅនៅក្នុងអង្គភាពត្រូវពឹងផ្អែកទៅលើការងារជាក្រុមមានន័យថាសិទ្ធស្មើគ្នានៅក្នុងការធ្វើសេចក្តីសម្រេចចិត្តហើយចុងក្រោយគ្រាន់ណា អឺ senior manager ហ្នឹងគាត់អឺពឹងផ្អែកទៅលើកត្តារួមអញ្ចឹងគាត់សម្លឹងមើលឃើញថាកត្តាដែលសម្រាប់ចិត្តទៅល្អសម្រាប់អង្គភាពទូទៅគឺគាត់ទទួលយកតែសម្រាប់ខាងលើ គឺអត់ទេណាពីរផ្សេងគ្នាចំណុចទី3 manager purpose is to build team នេះរឿងដែលសំខាន់របស់សហប្រតិបត្តិការនេះគឺ manager គឺគាត់បង្កើត team ឲ្យបានមានន័យថាគាត់ចងក្រង ឬក៏គាត់ព្យាយាម សម្រាប់ឲ្យបានទៅលើធីមដែលមានលក្ខណៈមួយល្អប្រសើរពេលនោះការងារទាំងអស់គឺពឹងផ្អែកទៅលើធីម មានន័យថាសមាជិកក្រុមទាំងអស់គឺគាត់ជាអ្នកសម្រេចរួមគ្នាទាំងគាត់ក៏ស្ថិតនៅ ក្នុងធីមបាទ manager ហ្នឹងក៏គាត់ក៏នៅក្នុងធីមហើយបុគ្គលិកតាមពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើដែលនៅក្នុងផ្នែកគាត់ហ្នឹងគឺគាត់កម្រិតដូចគ្នាហើយមានសិទ្ធិសម្រេចមានកិត្តគោល គិតទៅលើការរៀបចំដល់ design ឬក៏ដំណើរការអាជីវកម្មទាំងមូលបាទអញ្ចឹង slide ហ្នឹងគឺមានន័យបែបនេះឯងបាទអូខេចូលដល់ចំណុចបន្ទាប់នេះអឺរឿងដែលសំខាន់បំផុតគឺត្រូវប្រើ tool ដើម្បីធ្វើសហប្រតិបត្តិការជាការងារជាក្រុមអញ្ចឹងការងារជាក្រុម ដែលយើងត្រូវធ្វើគឺយើងពឹងផ្អែកទៅលើការតំណាក់តំណងយ៉ាងដូចម្ដេចអញ្ចឹងក្នុងគណៈពេលដែលយើងប្រើស្ថានភាពបច្ចុប្បន្ននេះគឺ team នីមួយៗគឺគាត់ចងក្រងជា team ហើយអាចប្រើជាលក្ខណៈ social តាម social network ណាចឹងនៅ ក្នុងនេះគេចង់បញ្ជាក់ណាតាមតាមមធ្យោបាយដែលយើងអាចប្រើប្រាស់ទៅបានចឹងនៅក្នុង tool សម្រាប់សហប្រតិបត្តិការនៅក្នុង team គេគួរប្រើអីចឹងនៅក្នុងនេះគេបង្ហាញថាយើងអាចប្រើ email បានសម្រាប់ message ណា Kiwis Visual Word collaboration social business platform ឬក៏យើងអាចប្រើ តម្រង់អាជីវកម្មទាំងឡាយណាដែលយើងអាចប្រើបានរបស់ក្រុមហ៊ុនអន្តរជាតិដូចជាដើមដូចជាអ្នក meeting visual meeting តាម telepression cloud collaboration system តាម Google tool ណា Microsoft SharePoint IBM Note ឬក៏ Enterprise and Social Network tool បាទហើយបើនិយាយពីស្ថានភាពយើងបច្ចុប្បន្ននៅក្នុងការប្រើប្រាស់ក្នុងបរិបទប្រទេសកម្ពុជាយើងវិញសម្រាប់ social សម្រាប់ collaboration and social business platform ហ្នឹងគឺ បច្ចុប្បន្ននេះភាគច្រើនគឺយើងតាមមធ្យោបាយមិនថាបើនិយាយពីរដ្ឋវិញគឺប្រើ Telegram ក៏ដូចជាយើងរាល់ថ្ងៃក្នុងការរៀនសូត្រគឺយើងចាប់ផ្ដើមណា build team ក្នុង Telegram ណាតាម Telegram អ្នកខ្លះក៏ទៅ Google Meet អ្នកខ្លះក៏ទៅ Zoom អ្នកខ្លះក៏ទៅអីផ្សេងផ្សេងអញ្ចឹងចំណុចទាំងអស់នេះគឺការតំណតំណងនឹងធ្វើការជាមួយគ្នាអាហ្នឹងនិយាយពីផ្នែករៀនអ្នកធ្វើការនៅក្នុងក្រុមហ៊ុនអីមួយមួយគឺគាត់អាច build platform ហើយយើងមួយទៀតសម្រាប់ការដែលយើងរៀនកាន់តែល្អប្រសើរយើងខាងខាង UPP របស់យើងគឺរៀបចំឲ្យមាន email សម្រាប់និស្សិតទាំងអស់ដែលយើងអាចប្រើបាន នៅក្នុងនោះគឺប្រើ Microsoft Teams ដែលជា extension rupp.edu.kh អាហ្នឹងជាជា extension របស់ website របស់ rupp របស់យើងអាហ្នឹងជា business platform មួយសម្រាប់ការដែលយើងដំណើរការអូខេអាហ្នឹងជាទូទៅណាអានេះគឺជាឧទាហរណ៍សម្រាប់ការប្រើប្រាស់ហើយជាក់ស្ដែងគឺយើងមានមានការអនុវត្តជាច្រើននៅក្នុងហ្នឹងហើយបាទចូលដល់ចំណុចទីបន្ទាប់ slide ទី29ចាប់ផ្ដើមនិយាយពី Enterprise Social Network Software នេះ គេនិយាយពី សមត្ថភាពទូទៅនៅក្នុង software ដែលអាចប្រើបាន ចំពោះសហគ្រាសបាទសហគ្រាសទូទៅដែលយើងត្រូវមានគួរតែមានអីខ្លះនៅក្នុងនោះគេនិយាយពី profile content sharing នេះពាក់ព័ន្ធជាមួយនឹងសហគ្រាសដែលអាចធ្វើទៅបាន គឺត្រូវតែមាន system ទាំង lain ណាដែលអាចមាន profile ដែលមាន content sharing ដែលអាចចែករំលែកទៅលើខ្លឹមសារឬក៏ចំណេះដឹងផ្សេងផ្សេងណា feed notification នេះការ load ឲ្យដឹងណានិមិត្តសញ្ញា group and team work space ណាការបង្កើតជាក្រុម ការបង្កើតជា team ណា take and social bookmark នេះអាច take ឲ្យគ្នាទៅវិញទៅមកដែលយើងអាចប្រើជា Facebook អាចប្រើជា Telegram អាច Telegram channel ក៏មាន Facebook channel Facebook page Facebook group ហ្នឹងមានច្រើនណាហើយមានហើយ Facebook គាត់ចាប់ផ្ដើមបរិយាវិសាលភាពរបស់គាត់កាន់តែធំទៅ ហើយយើងនេះអនឡាញកាន់តែស្ទាត់ជំនាញឯងក្នុងពេលបច្ចុប្បន្ននេះការប្រើប្រាស់របស់យើងកាន់តែល្អប្រសើរអញ្ចឹងនៅពេលដែលយើងឈានជើងចូលទៅដល់ការអភិវឌ្ឍសហគ្រាសសម្រាប់ការចូលរួម នៅក្នុងហ្នឹងគេមាន system គេមួយមួយណាអញ្ចឹងតាមអង្គភាពនៃការអឺប្រព្រឹត្តទៅរបស់អាជីវកម្មមួយមួយក៏គាត់មានការប្រើប្រាស់ទៅលើ system ខុសៗគ្នាដែរអូខេបាទចំណុចបន្ទាប់ពាក់ព័ន្ធគ្នាជាមួយនឹងអឺ system collaboration and social business អញ្ចឹងនៅ ក្នុងនេះគេប្រើពាក្យថា two dimension of collaboration technology បច្ចេកវិទ្យានៅក្នុងការសហប្រតិបត្តិការវាមានវិមាត្រ2ដែលយើងគួរតែប្រើអញ្ចឹងអញ្ចឹងគណៈពេលដែលយើង ប្រើអនឡាញហើយ COVID កើតឡើងនេះគឺធ្វើឲ្យយើងនេះមានការរីកដុះដាលទៅលើផ្នែក digital អញ្ចឹងផ្នែក digital បានធ្វើឲ្យយើងនេះដល់ពេលដែលយើងប្រើបានគឺវាប្រើពាក្យថា space or location នេះ time synchronous or synchronous នេះហើយគឺ ពាក់ព័ន្ធគ្នាជាមួយនឹងទីតាំងឬក៏កន្លែង យើងប្រើជា space ឬក៏ទីតាំងដែលយើងត្រូវទៅបើយើងប្រើ space ជៀសពីទីតាំងគេត្រូវប្រើ remote ឬក៏ co located ណានេះតែអង្គជាមួយនឹងចំណុចនេះ បាទអញ្ចឹងពីរដែលយើងត្រូវមកវាស់គឺ space ជាមួយនឹង time ទីតាំងជាមួយនឹង អឺពេលវេលានេះលំហអាកាសដែលយើងអាចប្រើបានអានេះសំដៅទៅលើ space ហ្នឹងគឺ internet ហ្នឹងឯងតែ location គឺទីតាំងដែលយើងមានដូចហាង ហាងយើងលក់ online ហើយជាមួយនឹងដាក់ទីតាំងនៅកន្លែងណាយើងលក់បើលក់ offline ទីតាំងនៅកន្លែងណាហ្នឹងគឺពាក់ព័ន្ធគ្នាជាមួយនឹងហើយ technology ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងកត្តា2ណា space ជាមួយនឹង time ពេលវេលាដែលយើងអាចនេះបានហើយជាមួយនឹងអឺទំហំ អូខេអញ្ចឹងដែលអាចវាស់វែងបន្តពាក់ព័ន្ធគ្នាជាមួយនឹងការវិតម្លៃទៅលើ software នីមួយៗយើងត្រូវបដោតសំខាន់ទៅលើសំណួរទាំង6ចំណុចដើម្បីវាតម្លៃទៅលើ system ដែលអាចដំណើរការបានល្អដែលអាចឲ្យយើងប្រើនៅក្នុងប្រព័ន្ធបាន បាទចំណុចទី1គេសួរថា what are your firm collaboration challenges ចំណុចនៃការដែលយើងជួបបញ្ហាប្រឈមនៅក្នុងការធ្វើ ប្រតិបត្តិការតើវាកើតឡើងអ្វីអ្វីខ្លះដែលយើងមានដែលអ្វីខ្លះដែលយើងប្រឈមចឹងយើងត្រូវសួរសំណួរនិងឆ្លើយសំណួរនឹងខ្លួនឯងឲ្យបាន បាទទី2 what kind of solution are available ឬក៏ដំណោះស្រាយមួយណាដែលគិតថាអាចទៅរួចណាទី2ទី3ត្រូវវិភាគទៅលើផលិតផល ហើយជាមួយនឹងការចំណាយហើយនឹងគុណសម្បត្តិនេះ analysis available available product យើងវិភាគទៅលើផលិតផលដែលមានស្រាប់ហើយយើងគិតមើលថាតើការចំណាយនឹងមិនហើយជាមួយនឹងគុណសម្បត្តិមិនយើងមុននឹងយើងចាប់ផ្ដើម យើងត្រូវមើលទៅលើ cost ហើយនឹង benefit ណាយើងចាយហើយយើងទទួលបានផលអីខ្លះបើយើងចាយទៅណាអូខេអញ្ចឹងចំណុចទី4នេះនិយាយពី risk ហើយនឹង security ណាការវាតម្លៃទៅលើហានិភ័យនិងសុវត្ថិភាព ហើយចំណុចទី5 consult user for implement and train issue នេះទៅគិតទៅលើពិភាក្សាជាមួយអ្នកអ្នកប្រើប្រាស់ហើយជាមួយនឹងការអនុវត្តហើយនឹងការបដោះបដាលព្រោះមាន system មិនប្រកាសថាយើងដំណើរការទៅបានយើងចេះប្រើទេអញ្ចឹងត្រូវតែមានការបដោះបដាលបាទចំណុចទី6ត្រូវចេះវិតម្លៃទៅលើអ្នកអ្នក vendor អ្នកផ្ដល់ software នឹងឲ្យយើងអញ្ចឹងគាត់ដំណើរការនឹងការវិតម្លៃរបស់គាត់មិនដែរទៅលើ product របស់គាត់ អូខេអញ្ចឹង6ចំណុចនេះគឺជាកត្តាមួយដែលយើងអាចវាតម្លៃទៅលើ software បានបាទអូខេអញ្ចឹងនិយាយពីវិមាត្រនៅ ក្នុងការដែលយើងត្រូវប្រើ system ព្រោះនៅគណៈពេលដែលយើងប្រើ system វាមានលក្ខណៈខុសគ្នានិងដូចគ្នាត្រង់ចំណុចណាខ្លះហើយគណៈពេលដែលយើងប្រើអញ្ចឹងអ្វីដែលសំខាន់គឺក្នុងនោះគេប្រើពាក្យ matrix វិមាត្រ2ដែលយើងអាចយកមកវាស់វែងបាន គឺប្រើ time ហើយនិង space អញ្ចឹងគណៈពេលដែលយើងប្រើ អឺ location ឧទាហរណ៍ថា បើយើងតង់ទៅយកឯកសារនៅចោមចៅឬក៏នៅ តាមបណ្ដាខេត្តអញ្ចឹងយើងត្រូវចំណាយពេលមួយថ្ងៃបើយើងជិះទៅធ្វើដំណើរទៅ តែបើសិនជាយើងប្រើអឺ system ប្រើ online យើងប្រើ space ពេលនោះយើងធ្វើឲ្យយើងងាយស្រួលក្នុងការតនុទទួលយកព័ត៌មានណាបាញ់តិន្នន័យប្រមូលតិន្នន័យបានបាញ់តិន្នន័យប្រមូលតិន្នន័យបានអញ្ចឹងយើងប្រើ space អញ្ចឹងនៅក្នុងនេះ ខណៈពេលដែលយើងប្រើអញ្ចឹងទៅមើលមើលទៅលើតារាង matrix យើងណា time space collaboration tool ទៅលើ tool matrix ហ្នឹងបើសិនជាយើងប្រើនេះ same time នេះ synchronous ជាមួយ different time asynchronous អញ្ចឹងខណៈពេលដែលយើងប្រើនេះ sample space អានេះយើងប្រើវិមិត្ត same time អឺ place different different uh, different space place same place same time different time អញ្ចឹងពីរជាមួយ យើង យើងវាស់ប្រើ time ហើយនិង space អូខេអញ្ចឹង different place different place ជាប់មាត់ណា remote យើងប្រើ remote ណាហើយបើ same same place ហើយនេះ call collocated នេះ face to face ដល់ពេលដែលយើងប្រើពាក្យថា same place same time same face same time គឺ face to face interaction ដែលយើងត្រូវប្រើតែ different place ហើយ same time គឺយើងត្រូវប្រើ remote ឧទាហរណ៍ដល់ឥឡូវដូចគ្រូពងបរៀនអញ្ចឹងគ្រូបរៀននៅនៅនេះពងវីដេអូហ្នឹងគ្រូ online មួយ ហើយគ្រូប្រើពាក្យគ្រូបរៀននៅកន្លែងមួយអញ្ចឹងនៅកន្លែងមានមនុស្សដែល face to face ជាមួយគ្រូអញ្ចឹងគេហៅថា same place same time នៅ ក្នុង ពេលតែមួយ នៅក្នុងកន្លែងតែមួយណាហ្នឹង ហើយមួយទៀតបើសិនជាករណីដែលគ្រូប្រើថា same same time ពេលហ្នឹងដែលគ្រូពងតែថតវីដេអូហ្នឹងហើយអ្នកដតីផ្សេងទៀតដែលគាត់អាចប្រើមើលបាន គឺមានតែ remote ពីខាងក្រៅអញ្ចឹង remote interaction នឹងក្នុងការតំណាក់តំណងគ្នាអញ្ចឹងណាអញ្ចឹងពីរហ្នឹងអានលក្ខណៈពីរហើយក៏ច្រាស់មកវិញជាមួយនឹង different time same place different time នៅក្នុងកន្លែងតែមួយហើយ different time ពេលវេលាអញ្ចឹងយើងត្រូវទៅធ្វើបន្តផ្សេងគ្នាណា different time យ៉ាង continue task team room large public display អីជាដើមអាហ្នឹងហើយខណៈពេលដែលយើង different time different uh, different time different place នេះគេថា communication plus coordination ត្រូវមានការតំណតំណហើយត្រូវមានការសម្របសម្របសម្រួលអញ្ចឹងអ្វីដែលយើងអាចប្រើ បានយើងប្រើអីខ្លះ email bulletin board blog នេះ asynchronous conferencing group នេះអីជាដើមអញ្ចឹង tool នៅក្នុងការប្រើប្រាស់រវាងការចែកចាយព័ត៌មានក្នុងការតំណាក់តំណងសហការជាមួយនឹងអាជីវកម្មក៏ដូចជាអតិថិជនអីគឺយើងប្រើពាក្យកលឹះវិមិត្ត2ដើម្បីវាស់វែងគឺ time ជាមួយនឹង space ខណៈពេលដែលយើង ប្រើ same same place same time គឺយើងជួបមុខតែបើ different time ហើយ same place គឺយើងប្រើយើងនឹងយើងនឹងធ្វើបន្តនៅពេលក្រោយបាទប៉ុន្តែ different place ជាមួយនឹង different time គឺយើង តែចេះសម្របសម្រួលហើយ តែចេះតំណាក់តំណងទៅអាចទទួលបានផលហ្នឹងនិយាយសង្ខេបមកវិញអូខេចូលដល់ចំណុចបន្តណា information ចូលដល់ចំណុចទី4ហើយគ្រូព្យាយាមបញ្ចប់ពីមេរៀនទី2ហ្នឹងតែ2វីដេអូទេ បាទចេះចំណុចទី4 information system ណា function in business ណាគេនិយាយពីតួនាទីនៅ ក្នុងអាជីវកម្ម ពាក់ព័ន្ធគ្នាជាមួយនឹងប្រព័ន្ធព័ត៌មានអញ្ចឹងប្រព័ន្ធព័ត៌មានដែលយើងអាចប្រើប្រាស់បានប្រភេទអ្នកដែលគាត់ធ្វើគេនិយាយពីតួនាទីរបស់គាត់អូខេ information system department គេយកនយោបាយកថាផ្នែកពណ៌ប្រព័ន្ធព័ត៌មានអញ្ចឹងជាទូទៅគឺត្រូវមានអង្គភាពមួយដែលទទួលខុសត្រូវទៅលើផ្នែក technology ហ្នឹងព្រោះនៅពេលដែលយើងបង្កើត system ត្រូវមាន team system មួយដូច ACDA គេដំបូងទិញ system គេក៏ត្រូវជួលបុគ្គលិក ដើម្បីមកកាន់ដើម្បីមកពិនិត្យមកតាមដានរាល់ប្រព័ន្ធដូចពពួកសេវាកម្មតនចិត្តអីហ្នឹងណាពីមុនមក Unity ឥឡូវគេដូរលក់ system នឹងចោលគេឈប់ទិញគេឈប់យកគេប្រើ system ខ្លួនគេដាក់តនចិត្តអញ្ចឹងការប្រើ Unity ក៏គេជួលបុគ្គលិកឲ្យនៅបំរើការងារឲ្យគេ ជួយតាមដានរាល់ព័ត៌មានរោគការឆ្លើយតបឲ្យផ្សេងផ្សេងអញ្ចឹងទៅនិយាយទៅគឺគេជួល team IT មកគ្រប់គ្រងទៅលើ Unity តែនៅគណៈពេលដែលគេ ប្រើអត់ទាន់ចិត្តគេព្យាយាមសុកចិត្តទិញជួលបុគ្គលិកនឹងបន្ថែមឲ្យផលិត system នឹងខ្លួនឯងផលិតបានទៅជាតន់ចិត្តណាផលិតតន់ចិត្តហើយរួចហើយឲ្យក្រុមហ្នឹងគាត់ពិនិត្យនឹងតាមដានបន្តអញ្ចឹងណាអាហ្នឹងជាលក្ខណៈបែបហ្នឹងឯងអញ្ចឹងគេ form ទោះយើងទិញគេក៏យើង form ទៅលើ service ទៅលើ department system information system ទោះយើងមិនទិញគេ យើងយើងបង្កើតខ្លួនឯងក៏យើងបង្កើតទៅ information system department ដែរអូខេអញ្ចឹងនៅក្នុងនោះមានតួនាទីឯខ្លះជាទូទៅ head by នេះ chief information officer គឺ CIO ហើយតួនាទីរបស់គេណា other senior position including chief security officer នេះ CSO chief knowledge officer CKO ជាមួយនឹង C chief privacy officer នេះ CPO អរគុយអញ្ចឹងនៅក្នុង head of information officer ហើយក្រៅពីនោះមាន programmer ណាជាតួនាទីរបស់គេ system analyst អ្នកវិភាគផ្នែកប្រព័ន្ធហើយជាមួយនឹង manager ផ្នែកប្រព័ន្ធព័ត៌មាននឹងតែម្ដងបាទអូខេចូលដល់ចំណុចបន្តនេះនៅពេលដែលយើងគិតគិតទៅលើ department information system department គេចាប់ផ្ដើមគិតទៅលើ ប្រភេទ2ដែលយើងប្រើ producer ជាមួយនឹង end user អ្នកផលិតអ្នកផលិត គឺ ប្រភេទពួកនៅក្នុង information system department អ្នកផលិតគាត់អ្នកបង្កើតណាអញ្ចឹងហើយគាត់បង្កើតឲ្យអ្នកណាឲ្យ end user អ្នកប្រើប្រាស់ចុងក្រោយអ្នកណាជាអ្នក ប្រើប្រាស់ចុងក្រោយណាគឺ ប្រភេទអ្នកដែលយើងទៅទិញ system គេយកមកប្រើដូចយើងរាល់ថ្ងៃចូលស្រាប់គូគូទៅទិញ system ទិញ computer គេគេបញ្ចូល software ចូលអាហ្នឹងគឺជា end user ហើយ ណាប៉ុន្តែបើយើងនិយាយពី system គឺប្រព័ន្ធដែលយើងទិញយកមកប្រើនៅក្នុងក្រុមហ៊ុនណា representative of other department for whom application are developed ណា increase rule in system design development ចឹងសម្រាប់ end user គឺ ជាទូទៅ គឺគាត់ធ្វើសម្រាប់ end user ឲ្យ user ជាអ្នកប្រើប្រាស់អូខេ IT governance នេះពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងផ្នែកប្រព័ន្ធព័ត៌មានប្រព័ន្ធបច្ចេកវិទ្យាចឹងនៅក្នុងនោះ ពួកក្រុមហ្នឹងគេធ្វើអីរៀបចំយុទ្ធសាស្ត្រគោលនយោបាយសម្រាប់ការប្រើប្រាស់ IT នៅក្នុងអង្គភាពសិទ្ធិនៅក្នុងការធ្វើសេចក្តី សម្រេចចិត្តការទទួលខុសត្រូវហើយជាមួយនឹងទួលនីតិផ្សេងផ្សេងទៀតដែរយើងប្រើប្រាស់នៅក្នុងអង្គភាពនៅក្នុងគេប្រើពាក្យថា centralized decentralized and so on សហវិមជ្ជការវិមជ្ជការនិងសហវិមជ្ជការជាដើមមានន័យថាអំណាច centralize អំណាចប្រមូលផ្ដុំនៅថ្នាក់លើហើយ decentralize អំណាចប្រមូលផ្ដុំអំណាចត្រូវធ្វើប្រតិភូកម្មអំណាចធ្លាក់ទៅក្រោមមានន័យថាទុកឲ្យអ្នកក្រោមមានសិទ្ធិអំណាច ដើម្បី ធ្វើការសម្រេចចិត្តខាងលើអត់ទេណាអានេះពីរផ្សេងគ្នាអានេះអ្នកលើជាអ្នកសម្រេចគឺគាត់ពជាពីលើអានេះអត់ទេគេពជា ពីក្រោមការពិតប្រើមិនប្រើពាក្យថាពជាទេ គឺ សិទ្ធិសម្រេចនៅខាងក្រោមបញ្ជូនឡើងមកលើឲ្យពិនិត្យ ឲ្យត្រួតពិនិត្យហើយមានគំនិតអីចុះឡើងចុះឡើងខាង លើគាត់អាចស្នើសុំយោបល់ពិនិត្យបន្ថែមអញ្ចឹងណាអូខេចឹងសម្រាប់សម្រាប់មេរៀនទី2យើងមាន4ចំណុចមានអឺអឺ4ចំណុចគឺចំណុចទី1ទី2យើងបានហើយហើយចូលដល់ចំណុចទី3ទី4គឺយើងមកសិក្សានៅថ្ងៃនេះណាសរុបមកវិញសម្រាប់មេរៀនទី3 គឺមេរៀនទី2គឺយើងមានប៉ុណ្ណេះហើយសំខាន់បំផុតគឺ system collaboration ដែលអាចឲ្យយើង វាតម្លៃទៅលើ system tool បាន គឺប្រើពាក្យប្រើ tool សំណួរកន្លឹះចំនួន6បាទហ្នឹងសង្ខេបមកវិញហើយត្រូវមាន system នៅក្នុងអង្គភាពអូខេអញ្ចឹងជូនពរនឹងគ្នាយើងនិស្សិតយើងណាប្រឹងប្រែងរៀនសូត្រតាមរយៈហ្នឹងហើយបើមានចម្ងល់អីអាចតំណតំណងសួរ ហើយយើងមើលតាម slide នីមួយៗពេលមានឆ្ងល់យើងអាច take note slide number ហើយជាមួយនឹងអឺ slide number ហើយជាមួយនឹងចម្ងល់ដែលយើងសួរហើយត្រៀមពេលដែលយើង online យើងអាចសួរបានអូខេខ្ញុំបកស្រាយឲ្យឡើងវិញដើម្បីឲ្យការដែលយើងរៀនសូត្រកាន់តែពេញលេញបាទអូខេអរគុណច្រើន